Hey សូមស្វាគមន៍មកកាន់ One Take Talk with ប៊ុនលេងជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទប៊ុនលេងជា YouTuber ក៏ជាពិធីករនៅក្នុង podcast នេះផងដែរហើយខ្ញុំនឹងធ្វើការសន្ទនាជាមួយនឹង creator artist CEO និងអ្នកដែលមានគំនិតច្នៃប្រឌិត និងវាគ្មិនជាច្រើនទៀតដែលនឹងនាំយករឿងរ៉ាវល្អៗមកចែកជូនអ្នកទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថា podcast នេះនឹងធ្វើឲ្យជីវិតរបស់អ្នកទាំងអស់គ្នាកាន់តែស្រស់បំព្រង Hello សួស្តីអ្នកគ្រាសូមស្វាគមន៍មកកាន់ One TikTok with ប៊ុនលេងហើយសប្តាហ៍នេះយើងជួបជាមួយនឹងអត់តនឹងឋានៈគេទេប៉ុន្តែខ្ញុំមិនចូលទៅ topic យើងឬក៏ចូលជាមួយនឹងភ្ញៀវកិត្តិយសយើងហើយខ្ញុំសូមតបផងពីសប្តាហ៍អត់បានចេញ podcast ពិតជាសូមតអ្នកគ្រាមែនតើដោយសារតែមួយរយៈនេះរៀងរវល់ដែរ and yeah ឥឡូវកុំឲ្យខាតពេលយូរយើងជួបជាមួយនឹងបងលឹមហេងដែលជា director ហើយខ្ញុំស្គាល់គាត់តាមរយៈការធ្វើ CGI របស់គាត់ អូខេកុំឲ្យ KBU ឲ្យគាត់ណែនាំខ្លួនតែម្ដងជំរាបសួរបងអឺជំរាបសួរបាទសួស្ដីបងឯងអាចណែនាំខ្លួនទៅកាន់ទេសនិកជនអឺខ្ញុំឈ្មោះលឹមមិនហេងទេមិនហេងទេអឺតែបើសិនជាអ្នកខ្លះស្គាល់ខ្ញុំឈ្មោះថា Will យ៉ាដែលសប្តាហ៍ថ្ងៃខ្ញុំជា director អឺហើយក៏ជា visual graphic artist តែមិនមែន Facebook ដាក់លឹមហេង លឹមហេងដោយសារថា last name យើងឥឡូវយើងបំពេញឯកសារចូល Facebook វាមាន last name first name អញ្ចឹងយើងដាក់ឈ្មោះយើងតាមនឹងទៅវាមិនត្រឡប់អូអូខេយល់យល់យល់ខ្មែរវិញយើងឈ្មោះហេងលឹមតែដល់ពេលវាអូឈ្មោះមិនឲ្យ12ម៉ាត់ទេអូខ្ញុំស្គាល់តែ Will Will W W I L L អូខេអញ្ចឹងអឺបង បងជា director បងជាអ្នកបង្កើត CGI នៅក្នុងប្រទេសកម្ពុជាយើងមួយដែរដែល famous ដែរអ្នកដែលធ្វើការនៅក្នុងវិស័យគុនពីច្រើនស្គាល់គាត់ឥឡូវថ្ងៃនេះយើងនឹងមកនិយាយ topic មួយថាយើងរៀន film ប៉ុន្តែមិនមែនរៀននៅក្នុងសាលាអឺដោយសារតើការពីខ្ញុំជួបគ្នាជាមួយគាត់លើកមុនខ្ញុំបាននិយាយគ្នាមួយគាត់តាក់ទងជាមួយនឹងចង់បង្កើតវីដេអូឲ្យល្អជាងមុនចង់ make better quality video ហើយដល់ពេលទៅគាត់ក៏យើងក៏និយាយគ្នាច្រើនអ្នកតងជាមួយនឹងថាអូតើខ្ញុំគូរសាលារៀនមួយណាដែលចង់រៀនហ្វៀមអញ្ចឹងវីដេអូមួយនេះខ្ញុំគិតថាសម្រាប់អ្នកដែលគាត់ចង់រៀនហ្វៀមគឺត្រឹមត្រូវហើយ podcast មួយនេះមិនមែនតែវីដេអូទេអ្នកដែលចង់រៀនហ្វៀមគឺត្រូវអីចឹងមកស្ដាប់ទាំងអស់គ្នាតោះឥឡូវបាទបងចាប់ដើមមុនហ្មងគាត់ថាតើបើសិនយើងចង់រៀនហ្វៀមយើងគួរធ្វើម៉េចហើយនៅស្រុកខ្មែរអត់មានសាលារៀនហ្វៀមផងដូចយើងនិយាយគ្នាកាលមុន បាក់ចិត្តអឺអូខេឥឡូវខ្ញុំយកបបិសោតខ្ញុំយកមកចែករំលែកវិញព្រោះខ្ញុំក៏ជាហៅថាមនុស្សម្នាក់ដែលចង់រៀនវិស័យរៀនធ្វើកុនហ្នឹងហើយរៀនខាង like លក្ខណៈថា like visual effects CGI ដែរតែគ្រាន់តែពេលនោះខ្ញុំមកដើររកសាលារៀនតែ វាអត់មានទេមានដែរប៉ុន្តែខ្ញុំអត់មែនចន់ឈ្មោះទេតែគ្រាន់តែសាលាហ្នឹងគាត់ថាមានប៉ុន្តែចូលទៅវាអត់មានវិញអញ្ចឹង somehow ខ្ញុំក៏ disappointed ដែរ អញ្ចឹងណាមានមានតែអត់មានមកធ្វើម៉េចគេប្រម៉ូទគេថាមានអីចឹងតែប៉ុន្តែដល់ពេល actually យើងចូលទៅគឺវាទៅរៀនអីផ្សេងអីចឹងណាអហតែលក្ខណៈថាអឺយ៉ាខ្ញុំក៏ learn តិចតួចពីពីអាបបិសោតហ្នឹងដែរអញ្ចឹងបានខ្ញុំលក្ខណៈថា អូអឺនៅស្រុកខ្មែរអត់តមានកន្លែងណាដែលថាជាក់លាក់ព្រានហ្វៀមព្រានធ្វើកុននឹងធ្វើអីចឹងទៅហ្នឹងហើយអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមយ៉ាយើងធ្វើ research ខ្លួនឯងជាទូទៅយើងមិន research ថាយើងចង់ធ្វើមួយយើងចូលទៅ Google ចូលទៅ YouTube អីចឹងណាអញ្ចឹងយើងចាប់ផ្ដើមមើលថាអូគេធ្វើ content ធ្វើម៉េចគេធ្វើ short film ធ្វើម៉េចអីចឹងទៅអញ្ចឹងដំបូងហ្នឹងអឺបបិសោតខ្ញុំហ្នឹងគឺ ខ្ញុំចាប់ផ្ដើមធ្វើ short film ហើយធ្វើអា short video មួយមួយលក្ខណៈថាវាមានអា short story inside ហ្នឹងអញ្ចឹង video clip មួយមួយដូចជា3នាទី4នាទីហ្នឹងទៅបាទអញ្ចឹងវាជាលក្ខណៈថា practice តែឈប់ខ្ញុំសុំកាត់តិចខ្ញុំធ្លាប់មើល short film របស់បងឯងមួយពេលដែលពេលនោះគឺខ្ញុំចាប់ផ្ដើមចូលចិត្តបងឯងហ្មង គឺ short film ឈ្មោះថាលុយមើលទៅរឿង sci-fi បន្តិច sci-fi អា sci-fi អាហ្នឹង sci-fi yeah sci-fi ហ្នឹងហើយអឺ មើលដំបងអត់យល់ទេអត់យល់ថាមានន័យថាម៉េចទេប៉ុន្តែ like can say like wow wow មែនតែមើលអត់សូវយល់ទៅពេលព្យាមើលពី3ដងទៅ បានចាប់ដើមរៀងយល់ទៅជួយតែឥឡូវនៅតែអត់ទាន់យល់ច្បាស់ថាតើអាសាច់រឿងហ្នឹងចង់មកន័យថាម៉េចឥឡូវឲ្យខ្ញុំបញ្យល់សាច់រឿងហ្នឹងឬមួយក៏និយាយតពីនិយាយតនិយាយតនិយាយតចាំទៅចាំបញ្យល់សាច់រឿងខ្ញុំសុំទោសដែលកាត់សម្ដីតែគ្រាន់ថាគ្រាន់ចង់ប្រាប់អ្នកនរគ្នាថាពេលណាដែលខ្ញុំខ្លាចជា fan របស់បងលឹមយេប sorry អូខេអឺអញ្ចឹងបន្តមកទៀតមកលក្ខណៈថាខ្ញុំធ្វើវីដេអូមួយមួយអញ្ចឹងលក្ខណៈថាចិត្តចង់ធ្វើអីចឹងទៅអញ្ចឹងក៏យើងរៀនពីនឹងដូចគ្នាដែរអឺហៅថាយើងចង់ធ្វើអ្នកធ្វើនំធ្វើយើងទៅ hand on អាហ្នឹងមកយើងបើគេប្រាប់យើងស្ដាប់គេនិយាយគឺ វាអត់ទទួលអា experience យើងមានអីចឹងទេអញ្ចឹងខ្ញុំមានកាលនោះមានមិត្តភ័ក្ដិតែម្នាក់ទេដែលគាត់ជួយ support ខ្ញុំរហូតគាត់ឈ្មោះសុខាដែលគាត់ឥឡូវគាត់ធ្វើការនៅ ធ្វើ graphic motion graphic នៅប៉ុស្តិ៍ទូទៅអីចឹងទៅ បាទអញ្ចឹងពេលហ្នឹងលក្ខណៈថាខ្ញុំមាន idea អញ្ចឹងទៅហើយខ្ញុំចង់ចេះ example ថាខ្ញុំចង់ធ្វើ technique នេះមួយ visual effect នេះមួយអញ្ចឹងទៅហើយមាន story អញ្ចឹងខ្ញុំទៅហៅគាត់ហៅគាត់មកយើងចាប់ផ្ដើមចេញទៅធ្វើហ្មងមានតែកាមេរ៉ាកាំងខ្ញុំប្រើអឺកណ្ដុងអឺកណ្ដុង 550D ហើយមាន lens 18135 18135 lens zoom អញ្ចឹងណាហើយថ្មពីរគ្រាប់អីចឹងតើមាន monitor មានអីទេ ហើយក៏មាន sound ដែរអូយ៉ាមាន rod I think យើងមាន rod មួយដាក់ពីលើកាមេរ៉ាអញ្ចឹងទៅអញ្ចឹងទៅគ្រាន់តែ like មានតែប៉ុណ្ណឹងគឺយើងថតយកហ្មងហើយថតយកថតចុះថតឡើងអត់មាន storyboard អត់មានទាំងអស់គឺគេហៅថាទៅព្រាវទៅទៅតាមការយើង planning ណាដូចថាអូទៅដល់ថតចែកចែកចែកអត់មានអីគេប្រាប់ទេថតហើយដល់ពេលខ្លះយកមកវិញគឺកាត់តទៅគឺវាសុបាយចិត្តវាត្រូវពេលខ្លះក៏យកមកវិញកាត់តវិញឡើងថាខ្វះនេះអូ shit ខ្វះនេះអូមិនអញ្ចឹង ត្រូវថតតាមអត់កើតទេអញ្ចឹងគឺយើង learn ពីអាហ្នឹងខ្ញុំ learn ពីអញ្ចឹងខ្ញុំធ្វើ shot អាហើយ short clip ធ្វើប្រហែលជា10 20 30ជាងណាលើ short clip ដែលមកឯងធ្វើការនោះភាគច្រើនផ្ដោតទៅលើគេវាជា random like topic ទេអត់មានអី specific ជាក់លាក់ថាខ្ញុំចង់និយាយពីច្បាស់ទេ like តែដឹងថាមាន CGI នៅក្នុងហ្នឹង mostly មានអឺបើចំពោះ topic វិញជួនកាលខ្ញុំ pick ទៅលើ environment ទៅជួនកាល pick ទៅលើអឺ video game ជួនកាលពីទៅលើអីផ្សេងផ្សេងដែលខ្ញុំគិតថាខ្ញុំចង់ចេះអញ្ចឹងខ្ញុំធ្វើអាហ្នឹងមុនគេហ្មងខុសក៏យើងលក្ខណៈថាយើងអត់មាន client យើងមាន deadline អញ្ចឹងយើងអត់មានអាសម្ពាធថាអូត្រូវធ្វើឲ្យស្អាតអីទេយើងគ្រាន់ថាអូខេអាហ្នឹងគឺលំហាត់យើងធ្វើណាអូខេចេះអីចឹងបាទចាប់បន្ទាប់មកទៀតអឺពេលដែលម៉ៃ practice ចឹងពេលដែលម៉ៃធ្វើអាហ្នឹងមានតមិត្តភ័ក្ដិម្នាក់គឺដល់ពេលជួបផលលំបាកជួបអីម៉ៃទៅហូរណាគេបើអត់មាន professor អត់មានណាគេសម្រាប់យើងសួរផង អីសួរបងក្រោយទៅវិញបន្តិចពេលដែលយើងចូលទៅសាលា យើងបង់លុយគេនៅឬក៏អត់ទាន់បង់ទេអូខេឥឡូវនិយាយសាលាមុនសិនចាំនិយាយនោះចូលសាលាកាលនោះខ្ញុំរៀនចប់ពី12អញ្ចឹងទៅយ៉ាយើងចង់ចេះយើងឆ្លាញ់អាជំនាញនេះយើងចង់រៀនយើងប្រកបបង់លុយចូលរៀនហើយយើងអត់ចាំយូរទេត្រូវអត់អញ្ចឹងយើងបង់ហើយក៏រៀនទៅក៏វាមិនមែនជាអ្វីដែលចង់បានដែរបាទចឹងឥឡូវបបមកវិញអាពេលដែលខ្ញុំធ្វើលក្ខណៈថាយ៉ាធ្វើទៅយកមានអ្នកប្រាប់អត់មានអ្នកបង្ហាញអញ្ចឹងយើងធ្វើមិនបានដឹងថាវាត្រូវ Yes អឺ អាហ្នឹងដូចខ្ញុំគិតថាប្រហែលជាមនុស្សយើងមាន មានដងរៀងរៀងខ្លួនណាហ្នឹងហើយត្រូវហើយថាថាយើងមានលក្ខណៈថាអ្នកកាយ color ខ្លះមានភ្នែកមើលដឹងថា color ហ្នឹងស្អាតអីចឹងទៅអញ្ចឹងអាហ្នឹង somehow ខ្ញុំគិតថាវាគេហៅថាដងអីចឹងទៅអ្នកខ្លះឆាប់ចាស់ឆាប់យល់ឆាប់ដឹងអីចឹងទៅអញ្ចឹងពេលខ្លះខ្ញុំមើលអ្វីខ្ញុំធ្វើទៅខ្ញុំកាយវាឆ្កងអញ្ចឹងទៅខ្ញុំមើល research មើលពីគេមើលពីអីទៅហើយក៏ខ្ញុំលក្ខណៈថាអូខេខ្ញុំ combine ថា អូស្ទាយគេប្រចឹងគេធ្វើចែកចែកចែកវាត្រូវចុះរបស់ខ្ញុំធ្វើចែកចែកវាមិនដែរអញ្ចឹងទៅពេលមើលចុះឡើងមើលធ្វើទៅមើលខ្លួនឯងទៅគាត់ថាអូវាសមតើបងមាន wide shot មាន close up មាន extreme អីអញ្ចឹងទៅយើងថាអូតំណងហើយអញ្ចឹងគាត់ថាអូ it វាអាចអ្នកមើលផ្សេងគាត់ថាមើលយល់ហើយក៏ understand អីអូខេតែដំបងមកឯងអឺធ្វើមិនមិនយល់ដឹងពីរឿងថាអូ what is wide shot what is close up what is extreme សំបីខ្ញុំឥឡូវពាក្យបច្ចេកទេសមួយចំនួនខ្ញុំនៅអត់ទាន់យល់ ចឹងអាការនោះមកហ៊ានពីណាគេឬក៏ធ្វើ research ខ្លួនឯងនៅក្នុង YouTube or something ចូលតាម Google ទៅព្រោះស្មែឥឡូវខ្ញុំអាចនិយាយបាន ថាមានឱកាសរៀនច្រើន មានគេហៅថា open resource ច្រើនមែនតើដែលបើអ្នកចង់រៀនដាក់ចិត្តរៀនតែមួយខែពីរខែអាចចេះហើយអញ្ចឹងពេលនោះខ្ញុំដូចគ្នាអញ្ចឹងខ្ញុំក៏ចូលទៅ Google សួរដែរថាអូគេថតគេត្រូវថតមិន cinematography គេត្រូវថតមានប្លង់អីខ្លះសិនគេមាន coverage មាន over the shoulder មានអីយ៉ាងទៀតយើង learn តាមនឹងមួយមួយយ៉ាងទៅ បាទតែវាពេលដំបូងហ្នឹងណាយគេដូចណាយគេដែរដូចថាអត់ច្បាស់ទេ ថាដឹងថាអូខេហ្នឹងថនចឹងថនចឹងសិនទៅ បាន later on យើង learn តទៀតយើងមើលអ្នកគេហៅថា director ដែលគាត់បកាបកាសុកគេចឹងទៅយើងមើលគាត់ថាអូពេលណាដែលគាត់ប្រើ wide shot ពេលណាដែលគាត់ប្រើ close up អញ្ចឹងទៅយើងចាប់ផ្ដើមអូអញ្ចឹងគេមិនចេះតែប្រើទេអញ្ចឹងយើង learn ពីនឹងតទៀត ចឹងដែលថារយៈខ្លីទៅគឺមើលតាមគេហៅថាអឺគំរូល្អល្អយើង research មើលថាណាគេដែលថាគាត់ it's គាត់បកកាយគាត់ master ហ្នឹងទៅយើង learn ពីគាត់អូខេអញ្ចឹងយ៉ាឲ្យវា combine ពីនេះពីនេះពីនេះមកក៏ខ្ញុំចេញតែគាត់ថាអូខេវាអញ្ចឹងត្រូវខ្លួនឯងអញ្ចឹងអូខេចុះនៅក្នុងឆ្នាំប៉ុន្មានដែលបងឯងខ្លាយខ្លួនជាចាំថាក្នុងឆ្នាំប៉ុន្មានដែលបងឯងទទួលបច្ចេកបានដំបូងគេ ហើយ how do you feel about that អឺបច្ចេកដំបងគេតាមពិត background ខ្ញុំចេញមកគឺខ្ញុំខាង motion graphic បាទហើយខាង visual effect ទេមិនមែនជា director ទេហ្នឹងហើយហ្នឹងហើយអញ្ចឹងខ្ញុំ base heavily ទៅលើ visual អញ្ចឹងដំបងហ្នឹងខ្ញុំធ្វើលក្ខណៈថាដូចជាធ្វើ design poster ធ្វើជាគេហៅថា animation តុក្កតាឬមួយក៏ like មានណាហោះយ៉ាងណាបាញ់គ្នាអញ្ចឹងទៅខ្ញុំផុសទៅលើអ៊ីនធឺណិតខ្ញុំផុសលើអ៊ីនធឺណិតទៅគេក៏ឃើញថា អូ មានអ្នកធ្វើបានអញ្ចឹងគេឆាតមកអីចឹងទៅគេថាអូចាប់បានធ្វើការអញ្ចឹងទៅអញ្ចឹងពេលនោះខ្ញុំគិតថាដូចថ្នាក់ខ្ញុំរៀននៅវិទ្យាល័យថ្នាក់ទី10 11 something like that ខ្ញុំបានធ្វើ project អឺ motion graphic ទេ like ឲ្យស្អីគេ hello អាបែដងលូត50%ផ្លេចបាត់ view ហ្នឹងហ៎អាហាហើយបានតមកទៀតមកក៏មានបច្ចេកតទៅតាមនឹងតែគេឃើញអញ្ចឹងមកន័យថាបងឯងទទួលបច្ចេកធ្វើតាំងពីអត់ទាន់រៀនចប់មកម្លេះ Yeah wow didn't know that អូខេអូខេអញ្ចឹងឥឡូវខ្ញុំចង់សួរវិញថា ពេលដែលយើងក្នុងនាមបងឯងឥឡូវធ្វើជា visual effect ហើយជាមួយនឹង director ផងតើអា creativity របស់បងឯងបងឯងយកមកពីណាអឺ creativity បានមកពី research ឲ្យច្រើនយើងមើលគេឲ្យច្រើនទៅហើយយើងនឹង like យើង combine ចូលគ្នា តែយើងមិនថា អាចនិយាយបានថា copy ក៏បាន តែគ្រាន់តែយើង learn ពីគេយើង break example ថាគេធ្វើការងារមួយហ្នឹងយកមក break down ជា grammar វាថាមានអីគេអីគេខ្លះអញ្ចឹងយកវាយកមកឆ្នៃរបស់យើងអញ្ចឹងទៅអញ្ចឹង yeah creativity គឺ research ឲ្យច្រើនឃើញច្រើនចាស់ច្រើនអីចឹងហ្នឹងអូខេអរគុណហើយចូលមកឯកថាមនៅក្នុងរងៃហ្នឹងក្នុងនាមជា director ឥឡូវអាចហៅថា director បានអត់បើសិនជា បងឯងគិតថាខ្លួនឯងឥឡូវអាចហៅថា director បានអត់ហើយធ្វើម៉េចបានគួរតែហៅថាជា director ព្រោះឥឡូវយើងឃើញថាអ្នកខ្លះ ដូចយ៉ាដូចពួកយើងធ្វើហ្វៀមដូចពួកខ្ញុំអីចឹងពេលខ្លះក៏ហៅថា director ដែរចឹងណាហ្នឹងហើយចឹងចង់ដឹងពីបងឯងវិញអឺខ្ញុំគិតថាពាក្យថា director ហ្នឹងគឺ actually គឺពាក្យហ្នឹងវាសំដៅទៅលើ position ធំមួយដែរ responsible the whole thing អីចឹងណាហ្នឹងហើយតែ បើសិនជាពួកខ្ញុំគិតថាពេលណាដែលយើង earn ពាក្យ director ហ្នឹងគឺពេលណាដែលយើងធ្វើការងារដែលយើងធ្វើចេញមកឲ្យគេឃើញថាយើងជា director មានន័យថាយើង go shoot short film យើង go write some short film យើងធ្វើវាហ្មងអញ្ចឹងទៅហើយយើង put your name as a director ចឹង somehow ដែលវាអូខេគេដឹងថាអូម្នាក់ហ្នឹងគាត់ director អញ្ចឹងទៅអូខេហើយដូចសប្ដថ្ងៃហ្នឹងយេខ្ញុំគិតថាខ្ញុំ switch ឯកាមហ្នឹងខ្ញុំធ្វើ visual effect ហើយធ្វើ DP ខ្ញុំធ្លាប់ធ្វើ DP ដូចគ្នា តែគ្រាន់ថា សុខភាពចឹងទៅខ្ញុំក៏ switch មកខាង directing វិញចឹងឥឡូវហ្នឹងគឺខ្ញុំយ៉ា director ហេតុអីបាន switch សុខភាពយូយូគិតថាបាយគិតថា DP ហើយជាមួយនឹង visual effect ហ្នឹងវាហត់ពេកឬក៏យ៉ាងណាតែបើសិនជាទោះបីជាបងឯង switch មក director ក៏ដោយក៏ឥឡូវហ្នឹងបងឯងនៅធ្វើ visual effect ដែរឬក៏អត់អឺអាចនិយាយបានថាអឺ ការងារ post production គឺវាត្រូវការពេលវេលាច្រើនមែនតើយើងអង្គុយមកកន្លែងអញ្ចឹងអញ្ចឹងចង្កេះយើងមកសុខភាពយើងអញ្ចឹងវាអាចឆាប់ងាប់បើខ្ញុំធ្វើទាំង post ធ្វើទាំងអីហ្មងអាហ្នឹងវាមិនទៅអាហ្នឹង it's a starting point តែ later on you will learn you will know ព្រោះខ្ញុំពីមុនក៏អញ្ចឹងដែរគ្នាខ្ញុំពីមុនអត់មានគ្រូអត់មានអីទេខ្ញុំមាន តែពួកម៉ាក់ខ្ញុំម្នាក់អញ្ចឹងខ្ញុំថតអីខ្ញុំ កាត់តែខ្ញុំធ្វើ CGI ហើយខ្ញុំ like ធ្វើអនឯងអស់អញ្ចឹង all of that គឺ build up till now ដែលធ្វើឲ្យ like សុខភាពដល់ចង្កេះអីចឹងទៅខ្ញុំអត់សូវធ្វើបានយូរអញ្ចឹងមកខ្ញុំគិតថាអូខេខ្ញុំ tick អា visual effect ហ្នឹងចោលអញ្ចឹងទៅហើយ DP ខ្ញុំកាន់កាមេរ៉ាធំអត់កើតទេព្រោះខ្ញុំគិតថាខ្ញុំកាន់ទៀតខ្ញុំប្រកាសជាកាមេរ៉ាសកត់ងាប់អីចឹងទៅហើយអញ្ចឹងមកខ្ញុំគិតថាអឺ រោគណាផ្សេងដែលខ្ញុំគិតថា វាអាចសមនឹងខ្ញុំហើយវា សម្រាលដល់សុខភាពដែរអញ្ចឹងខ្ញុំគិតថាយក director អញ្ចឹងទៅអូខេឥឡូវខ្ញុំសួរបងឯងវិញសំណួរចាក់ដោត director ជាមួយនឹង visual effect បងឯងគិតថាបងឯងឆ្លាញ់មួយណាជាងឆ្លាញ់នឹងពាក្យបានទេបើសិនជាឲ្យហើបើសិនជាហើមួយដែរជាអីដែលឆ្លាញ់ហ្មងណាខ្ញុំគិតថាបើសិនពីរហ្នឹងឲ្យហើមួយអូខេអឺខ្ញុំគិតថាខ្ញុំធ្វើអឺ director វិញ ហេតុអីព្រមគាត់ថាឥឡូវអាចនិយាយបានថា director គឺជាអ្នក lead គឺជា captain នៅលើ ship នឹងមួយដែលគាត់ direct ship ទៅណាមួយឲ្យទៅអ្វីចឹងទៅឹងគាត់ថាអូខេខ្ញុំចង់ tell story ខ្ញុំចង់ make film អញ្ចឹងបើខ្ញុំកាន់ទៅលើខាង technical visual effect DP ខាង technical អញ្ចឹងខ្ញុំអូខេធ្វើតាមមួយចំណែក technical ទេអញ្ចឹងគាត់ថា yes director យើងអាច tell more story ហើយវាសមនឹងអ្វីដែលថាយើង like យើងចង់ធ្វើអីចឹងណាវាជា goal ពីក្មេងមកបងឯងឬក៏យ៉ាងណាអឺ no ខ្ញុំគិតថាពីក្មេងខ្ញុំអត់ចង់ធ្វើអត់ចង់ធ្វើពួកការងារចឹងចឹងទេព្រោះអាចនិយាយបានថាក្មេងចង់ធ្វើមួយដោយសារតែ environment ក្មេងហ្នឹងគឺវាចេះតពលមកឲ្យអញ្ចឹងការចំណន់ខ្ញុំនៅក្មេងៗខ្ញុំគិតថាអត់មានវិស័យហ្នឹងដែលធ្វើឲ្យខ្ញុំចង់ធ្វើទេខ្ញុំអត់ទាន់ ដែលថាអូចាំ director អូខេអញ្ចឹងសួរថា what drive you into the industry អីដែលនាំឲ្យមកអញស្គាល់ industry ហ្នឹងអឺគឺថាអាចនិយាយបានថា video game ក៏បានណាព្រោះដបងដបងឡើងខ្ញុំលេងចូលលេង game ណាគេចូលលេង game ដែរក្មេងចំនួន9ឆ្នាំណាក៏លេង game ដែរតែគ្រាន់តែយើង like អូឃើញ video game ខ្លះមាន story ហ្នឹងណាដូចសាច់រឿងឡើយខ្លះលយអញ្ចឹងទៅយើងគិតថាអូ អានេះចេះលោចេះលោអញ្ចឹងណាយើងក៏ចាប់ផ្ដើមថាចង់ធ្វើខ្លួនឯងដូចគ្នាអញ្ចឹងទៅអញ្ចឹងក៏វាចាប់ផ្ដើមឈានជឿម្ដងបន្តិចម្ដងបន្តិចបានដល់ឥឡូវខ្ញុំគិតថាអូខេ the best role ហ្នឹងគឺយើងទៅ director ទៅយើងអាចបង្កើត something ដែលយើងចង់ធ្វើអូខេឥឡូវ director Lim ហ៎ No it's not weird តែសំខាន់មែនខ្ញុំហៅមកឲ្យតែបង Will ទេ អូខេឥឡូវយើងនិយាយតតទៅទៀតចង់នឹងថាពេលដែលម៉ៃផ្លាស់ខ្លួនពី visual visual effect មក director តើជួបផលពិបាកអីគេខ្លះអរគំយំគំយំអូមែនយំខ្ញុំគ្រាន់គិតថាយំមិនខ្លះអឺដូចជាអត់មានផលលំបាកអឺ challenge ឯគេខ្លះអីដែលគេខ្លះដែលបង្ហាញ challenge ជាមួយនឹងធ្វើ directing you know យើងធ្លាប់តែនៅក្នុង post production ដល់ពេលយើងមកខ្លាចជា director វិញដោយសាររដងពីពីមុនយើង director តែ short film ឬក៏អី something ដែលយើងអត់សូវមាន client យើងអត់មានអីចឹងដល់ពេលឥឡូវយើងមាន client យើងមានអីហើយយើងត្រូវ follow concept គេ to be honest sorry to all client ប៉ុន្តែសំខាន់ពេលខ្លះ yeah កំពិតយើងមានយើងមាន creativity មួយដែលល្អហើយប៉ុន្តែយើងត្រូវ try អា creativity របស់យើងហ្នឹង follow ទៅតាម client ទៀត follow អីដែល client ចង់បានទៀតចឹងអាហ្នឹងវាជា ជាផលបបាក់មួយដែល ពួកយើង ធ្វើនៅក្នុងរងថ្ងៃហ្នឹងយើងពេលខ្លះអូធ្វើធ្វើទៅតិចខ្លានយើងថាឲ្យយេអញ្ចឹងហ្នឹងហើយអាហ្នឹងអីដែលខ្ញុំចង់ mention ខ្ញុំគិតថាតើបងឯងមានមាន feel ហ្នឹងដែរអត់អឺយ៉ាជាទូទៅឥឡូវបើសិននិយាយចំណុចហ្នឹងគឺគ្រប់គ្នាទាំងអស់គឺគាត់តែតែមាន idea ខ្លួនគាត់ដែរគាត់ឥឡូវខ្ញុំនិយាយចេះវិញ picture ខ្ញុំធ្វើការងារមួយមួយក៏ដោយគ្រប់គ្នាគឺធ្វើការងារមិនដែលចង់ឲ្យការងារចេញមកអន់ទេ Yes ទាំងគ្រប់ like យ៉ាទាំង director ទាំង DP ទាំង visual effect ទាំងកាត់តអីក៏ដោយគឺធ្វើមកគឺគាត់បើតាមខ្ញុំនិយាយត្រង់មកគឺគាត់ចង់ឲ្យនឹងល្អហើយប៉ុន្តែអ្វីដែលមកប្រឆាំងវិញគឺភាច្រើន like ខាង sell អូ no ភាច្រើនគឺខាងលក្ខណៈថាខាងគាត់ចង់បានអីផ្សេងវិញដែលវាលក្ខណៈថា direct ចំជាមួយនឹង point របស់គាត់ លក់បានច្រើនគេមើលបានច្រើន ប៉ុន្តែវាអត់មានហៅថា something ដែល special អីហ្នឹងទៅ ចឹងពេលច្រើនគឺយើងធ្វើយកមកគឺ100%ហើយតែចលានចលានគេកាត់ចលានចលានឡើងឆ្លងការ comment comment comment comment សល់តែ30%ទៅ but យើង complain ពីហ្នឹងអត់យើងជប់ធ្វើអត់ no no no យើងនៅតែធ្វើពីព្រោះយើងត្រូវញ៉ាំអីពេលព្រឹកយើងត្រូវទិញបាយញ៉ាំអញ្ចឹងយើងគិតថាយើង balance ហ្នឹងទៅបាទ like yeah គេឲ្យលុយយើងធ្វើដើម្បីលុយគេអញ្ចឹង somehow យើង shut up and then do it អឺ អូខេអូខេហ្នឹងហើយត្រូវពេលខ្លះយ៉ាសំខាន់យើងអាតាឈប់ឈប់និយាយនៅទៀតតែខ្ញុំអត់តន់ឆ្លើយនឹងសំណួរហ្នឹងថា switch challenge គេខ្លះពេល switch ហ្នឹង challenge គេខ្លះអឺខ្ញុំគិតថាអត់មាន challenge វាធ្វើខ្ញុំស្រួលជាងមុនវិញដោយសារតែការដែលខ្ញុំ hold position visual effects កាលនោះខ្ញុំធ្វើ handle លើ feature film មួយរឿងអីចឹងទៅខ្ញុំអង្គុយធ្វើមួយខែពីរខែអង្គុយក្នុងបន្ទប់ធ្វើរហូតអីចឹងទៅ គឺវាអង្គុយច្រើនខ្ញុំមើលច្រើនភ្នែកស្វាងមែនតើអីចឹងទៅ ចឹងដល់ពេលខ្ញុំ switch មក directing វិញគឺខ្ញុំ sit down បានលក្ខណៈថាយើងអាចចេញក្រៅបានយើងគ្រាន់តែ note ទៅលើ ទូរស័ព្ទទៅពេលច្រើនលក្ខណៈថាខ្ញុំចង់មាន idea ខ្ញុំចង់សេះរឿងខ្ញុំ note ទៅលើទូរស័ព្ទពេលខ្ញុំអត់ carry laptop anymore ព្រោះខ្ញុំគិតថាបច្ចេកវិទ្យាឥឡូវវាស្រួលអញ្ចឹងអញ្ចឹង yeah យើងមាន note យើងចង់បានអូខេគេមាន brief ធ្វើជា sport អីមួយអញ្ចឹងទៅត្រូវការ concept ចេះចេះចេះ brief អញ្ចឹងមកយើងយកមកសេះលើទូរស័ព្ទដៃទៅ and then ចេញជា like សាច់រឿងអីចឹងទៅហើយយ៉ាខ្ញុំទិញទៅក្រៅបានច្រើនទៅយើងអាចមានពេលគេងមានពេលច្រើនអញ្ចឹងគាត់ថាវាស្រួលសម្រាប់ខ្ញុំវិញវាពិបាកវិញ switching អញ្ចឹងអូខេចាំឲ្យថាការ switching របស់គាត់គឺអត់មាន challenge ខ្លាំងទេតែធ្វើឲ្យគាត់ better than before feel like feel more free right រស់បានយូរជាងមុនហ្នឹងហើយតែតែមកឲ្យគិតថាកម្មឥឡូវយើងនិយាយព្រោះឯសារតែនេះពាក្យច្រើនពាក្យហ្នឹងគឺអ្នកធ្វើការកុនគឺគេនិយាយមកកម្មកកុនគាត់ថាកម្មកកុននៅស្រុកយើងគាត់មានអារម្មណ៍ថាខ្ញុំឃើញ production team មកគឺ hot មែនតែន ជាពិសេសអ្នកដែលនៅ on set មិនតែ director ឃើញ lighting អ្នកកាន់កាមេរ៉ាអ្នក food and beverage អីចឹងអីចឹងអីចឹងអីចឹងប៉ុន្តែចង់ចង់នឹងថា ពេលដែលយើងធ្វើចេញមកជា film មួយឬក៏ធ្វើចេញមកជាសមិទ្ធផលណាមួយចង់ឲ្យថាឈ្មោះពួកគាត់នៅក្នុងហ្នឹងតែពួកគាត់មានទាំងអស់អត់មើលទៅបើបើសិនជាអារឿងហ្នឹងជាមកឲ្យអ្នក direct យ៉ាជាទូទៅយើងមិនដាក់ឈ្មោះយើងឲ្យ credit credit ទៅ គ្រូការងារយើងទាំងអស់គ្នាជាធម្មតាហ្នឹងតែពាក្យថា like យ៉ាកម្មករកុនជាក់ស្ដែងទៅគឺពេលច្រើនពួកគាត់ អឺធ្វើការ like ហៅថាធ្វើការអត់សមនឹងតម្លៃខ្ញុំសាមញ្ញនៅគិតអញ្ចឹងណាព្រោះឥឡូវនិយាយចេះវិញនៅស្រុកគេយើង compare ថាស្រុកគេ គ្រូការងារគេវិញគេគិតមិនវិញគេគិតបានច្រើនគេឆែកបានច្រើនដល់ខ្ញុំអត់និយាយចំនួនទេដឹងតែគេបានច្រើនសមជាមួយនឹងពេលវេលាដែលគេអង្គុយមួយថ្ងៃវល់ល្ងាចដល់យប់ជ្រៅអង្គុយកាន់ភ្លើងអង្គុយកាន់ជើង tripod អង្គុយរើលែនអង្គុយជូតលែនអីចឹងណាបាទអញ្ចឹងស្រុកខ្មែរខ្ញុំឃើញហៅគ្រូការងារចុះអឺក្រុមការងារ គ្រូគ្រូគ្រូការងារអូខេក្រែក្រុមការងារក៏បានតែគាត់ថាឃើញពួកគាត់ពិបាកពេលច្រើនពិបាកអីដែលអាទាំងអស់ហ្នឹងគឺដូចពេលច្រើនអ្នកខ្លះមើលម្លងមកដឹងឯងបាទអឺខ្លាំងមួយចំនួនឬមួយក៏មនុស្សមួយចំនួនទៀតដែលគាត់ឃើញថាអូ គ្រូការងារសបាយថតកុនអីចឹងតែមែនតែនហ្មងគឺពិបាកហើយខ្ញុំខ្ញុំលើកទឹកចិត្តឲ្យតែណាថាយើងគួរតែ respect ពួកគ្រូការងារបានច្រើនជាជាងតួវិញព្រោះគាត់ថាមិនមែនឲ្យស្អប់តួទេប៉ុន្តែគាត់ថាឲ្យ balance ហ្នឹងតិចព្រោះគ្រូការងារគាត់ជាមនុស្សគាត់មានគេថាគាត់ក៏មានប្រពន្ធគាត់នៅផ្ទះត្រូវចិញ្ចឹមអីចឹងទៅអញ្ចឹងគាត់ត្រូវ spend ការងារពេលវេលាគាត់ទាំងអស់មកជីវិតហៅថាមនុស្សយើងមានជីវិតដើរទៅមុខអញ្ចឹងហ្នឹងហើយមកធ្វើបានប្រហែលហ្នឹងទេហើយដល់ពេលឆ្លងឆ្លងទៅវាអត់មានណាគេស្គាល់គាត់អត់មានណាគេឲ្យតម្លៃគាត់អញ្ចឹង somehow ខ្ញុំមានអារម្មណ៍ថា បាក់ចិត្តដែរអញ្ចឹងអញ្ចឹងបើសិនជាពួកគាត់ធ្វើការមួយខ្ញុំដូចខ្ញុំមានការងារខ្ញុំដែលថា personal project ខ្ញុំឲ្យ credit ទៅពួកគាត់អីចឹងទៅអូខេយល់ it's a must to have it ហ្នឹងហើយខ្ញុំខ្ញុំមានអារម្មណ៍ថាអឺ ហ្នឹងហើយគាត់បាននិយាយហើយអីយាពេលខ្លះអត់សូវគេអត់សូវឲ្យតម្លៃទៅលើពួកគាត់ការងាររបស់ពួកគាត់អញ្ចឹងដោយសារខ្ញុំក៏ធ្លាប់ជាអ្នកធ្វើការនៅក្នុងអាអានេះនឹងដែរប៉ុន្តែគាត់ថាខ្ញុំមិនមែនជាធ្លាប់ធ្វើ film ហ្មងខ្ញុំពីច្រើនដើរ event ហ្នឹងហើយអូខេឥឡូវយើងសួរទៅគាត់មួយទៀតវិញថាបើសិនជាហ៊ានចាប់ចង់ខ្លាយជា director ឬក៏ចង់ខ្លាយទៅជាអ្នកដែលធ្វើការនៅក្នុងវិស័យកុន តើយើងគួរដើរទៅរកអីគេមុនគេដូចខ្ញុំឥឡូវខ្ញុំអត់មានកោដៅទេអ្នកតាខ្ញុំខ្ញុំនិយាយមែនតែគាត់ថាអូខេឥឡូវខ្ញុំ found myself as a YouTuber ខ្ញុំធ្វើ video ខ្ញុំធ្វើ podcast ឲ្យអ្នកតាគ្នាស្ដាប់ប៉ុន្តែអីដែលខ្ញុំគិតនៅក្នុងចិត្តខ្ញុំគិតថាខ្ញុំនៅចង់ make film អញ្ចឹងបើអនាគតទៅខ្ញុំអាចធ្វើ film បានខ្ញុំចង់ធ្វើ film អឺខ្ញុំគិតថាអ្នកដែលរៀនចប់ពីសាលាមួយមួយអញ្ចឹងចង់ធ្វើ con ដូចអឺ វាមានច្រើនវិធីគេថាអាចចូលក្នុង industry ហ្នឹងបានណាបាទដូចអ្នកខ្លះអាចអូខេរៀនអ្នកខ្លះគេមានជីវភាពទៅគេទៅរៀននៅស្រុកក្រៅគេបានសញ្ញាបត្រមួយស្លឹកហ្នឹងមកគឺគេមកធ្វើការនៅកុនបានអីចឹងទៅដែលគេអាចនិយាយថាអូមានបទពិសោធន៍ខាងកុនអីចឹងទៅតែបើសិនជាអ្នកដែលអាចមានលទ្ធភាពទៅរៀនស្រុកក្រៅនៅស្រុកខ្មែរខ្ញុំគិតថាអាចចាប់ផ្ដើម ពីយើងធ្វើខ្លួនឯងវិញខ្ញុំគិតថាបើយើងអង្គុយចាំឲ្យគេហៅយើងថាអូនណាម្នាក់មកមកធ្វើកាមេរ៉ាមែនឲ្យបច្ចេកបបង I don't think so សូខ្ញុំគិតថាយើងគួរតែក្លាហានធ្វើខ្លួនឯងយើងហៅមិត្តភ័ក្តិ4 5នាក់មកប៉ាវិស៊ីនំប៉័ងប្រហិតតិចទៅបានទេ just just do it អីយ៉ាងទៅ make a ប្រហែល short ប្រហែលអីយ៉ាងទៅឲ្យវាហៅថាវា matter ឲ្យគេឮថាអូ this this kid can make something អញ្ចឹងបានគេអាចហៅយើងមកធ្វើ project មួយគេចាអូខេខ្ញុំយល់ប៉ុន្តែប៉ុន្តែបងឯងចង់ចង់និយាយថាឧទាហរណ៍ថា គាត់អត់គាត់ដែរស្គាល់ពីនឹងអានឹងសោះហ្មងហើយដល់ពេលគាត់អត់ដឹងថាគួរទៅហៅអ្នកណា គេមិត្តភក្តិគាត់តើគួរគាត់ចាប់ដើមយ៉ាងណាយ៉ាងណាអាហ្នឹងគិតមិនដែរឥឡូវអាហ្នឹងមានន័យថាដកសូន្យទៀតហ្នឹងហើយហ្នឹងហើយជាពិសេសសម្រាប់អ្នកដែលនៅខេត្តអូយ៉ាអឺខ្ញុំឃើញខ្ញុំឃើញសំទោសកាត់តិចខ្ញុំឃើញអ្នកខ្លះគាត់និយាយគាត់ចង់ធ្វើវីដេអូគាត់ចង់ធ្វើអីតែគាត់អត់ចេះគាត់ដឹងតែចាប់ដើមនៅណា ហើយពេលយើងប្រាប់គាត់ថារៀនពីអ៊ីនធឺណិតរៀនពី YouTube រៀនពីអីគាត់ចេះអឺអើអាចឹងឥឡូវបងឯងដោយសារខ្ញុំ ជា YouTuber ទេចឹងឥឡូវខ្ញុំចង់ឲ្យចេញសម្ដីទាំងអស់ហ្នឹងចេញពី moderator វិញខ្ញុំគិតថាឥឡូវគឺចំណុចចាប់ផ្ដើមគឺវាដកសូន្យទៀតចឹងមែនថាពីអត់ដឹងអីទាំងអស់ហ្មងអត់មានអត់មានមិត្តភក្តិធ្វើការខាងកុនអត់មានអីទាំងអស់អញ្ចឹងខ្ញុំគិតថាអឺយើងទៅកន្លែង maybe អាចទៅអឺ film festival ទៅមើលគេសិនក៏បានដែរ maybe ព្រោះស្រុកខ្មែរយើង film festival គឺ free ទេសម្រាប់ខ្មែរចូលមើលតែគេធ្វើរាល់ឆ្នាំនៅសាចាក់ទំនុកអញ្ចឹងទៅបើមិនអញ្ចឹងទេយើងអាចចូលទៅ Bopana Center ជាកន្លែងដែលគេដូចគេមាន store ឯកសារមានធ្វើការគេហៅថាមានពេលខ្លះមានបើកបរិញ្ញាវគ្គខ្លីៗអញ្ចឹងណាអាចចូលទៅនឹងសួរព័ត៌មានថាអូខេខ្ញុំចង់ធ្វើនេះនេះអាចមិនគេនឹងអាច guide យើងអីចឹងហើយអឺយ៉ាខ្ញុំគិតថាស្រុកខ្មែរយើង មានប្រាប់បើមិនចឹងទៅយើងអាចរកមើលមិត្តភ័ក្តិ example ខ្ញុំអត់ជឿជាក់ថាអត់មានមិត្តភ័ក្តិណាដែលស្គាល់អញ្ចឹងយើងអាចសួរគាត់ហ្មងទៅយើងឃើញការងារគាត់អញ្ចឹងទៅយើងអាច message សួរគាត់ថាអូបងអឺខ្ញុំចង់ចែកចែកគាត់ខ្ញុំជឿជាក់ថាគាត់អត់កំណាញ់នឹងប្រាប់អាម៉ាត់ពីម៉ាត់ថាអូរៀនចែកចែកអញ្ចឹងទេចឹងគាត់មាន guide នឹងតិចមកគឺអាច kick off ទៅធ្វើឲ្យបានអញ្ចឹងយល់យល់អូខេបងចោះបងឯងគិតថាអឺនៅស្រុកយើងយើងកុំនិយាយថានេះមានសាលាណាដែលគិតថាអាចរៀនកុនឲ្យចេះអត់ ខ្ញុំធ្វើ research ដែរប៉ុន្តែដូចនិយាយគ្នាមួយមួយកាលមុនហូស្លាណារៀនដូចអត់អត់មាន What do you think about that កាលពី3 4ឆ្នាំមុនខ្ញុំគិតថាវាអត់មានទេតែឥឡូវហ្នឹងខ្ញុំគិតថា មានអត់ខ្ញុំនៅគិតថាខ្ញុំខ្ញុំហៅថាឃើញមានប៉ុន្តែវាមិនមែនជាលក្ខណៈថា fully making film ទេខ្ញុំគិតអញ្ចឹងណា បាទអឺខ្ញុំធ្លាប់ឮមានសាលាម៉ានដែរអឺដែលគាត់មានអាថ្នាក់ខ្លីៗបរៀនពីការថតការកាត់តការអីអញ្ចឹងអាហ្នឹងគឺវា involve នៅក្នុងអាវិស័យហ្នឹងដែរគាត់ថា yes ប៉ុន្តែវាគ្រាន់ជាថ្នាក់គេហៅថាថ្នាក់ខ្លីៗយើងអាចរៀនចេញចប់ជាលក្ខណៈ certificate ជាកុនបានឯងសុខមាតមានខ្ញុំគាត់ថាហ្នឹងអូខេអញ្ចឹងបានន័យថាបើសិនជាយើងចង់រៀនកុនចង់បានសញ្ញាបត្រធ្វើកុនហ្មងតោះទៅរៀននៅស្រុកក្រៅយ៉ាទៅរៀននៅស្រុកគេទៅហើយយើងឲ្យលុយ ភេលុយគេទៅយ៉ាងនេះចុះបើអត់មានលុយគិតមកយើដូចខ្ញុំអត់មានលុយដូចខ្ញុំនិយាយមុនមិញអញ្ចឹង like do it ព្រោះឥឡូវនិយាយចេះវិញសម័យមុនដូចអត់តមានអ៊ីនធឺណិតអត់តមាន Facebook អត់តមាន social media វាពិបាកនឹងការយើងធ្វើមួយពួកគាត់គឺធ្វើសម្រាប់ mass audience មិនមែនធ្វើដើម្បីមើលពីអ្នកឯងហ្នឹងហើយត្រូវហើយអញ្ចឹងសម័យមុនវាអត់មានអាអ៊ីនធឺណិតអញ្ចឹងទៅអញ្ចឹងវាពិបាកតែឥឡូវគេថាវាស្រួលខ្លាំងគេថាស្រួលគុណនឹង2គុណនឹង3ដងអីអញ្ចឹង យើងមាន social media free អ៊ីនធឺណិតលឿនអីក៏មាន YouTube យើងបង្កើត free យើងគ្រាន់តែយើងមាន idea យើងមានអា courage ឡើយណាថាយើងមានគ្នាយើងក្លាហានធ្វើ do it កាត់ឆ្នៃដាក់ name យើងមួយមកខ្ញុំខ្ញុំអត់ជឿជាក់ថាយើងអត់ make name យើងអត់ make some sound some voice as long as we keep doing អាគ្នាយើងធ្វើ short film ធ្វើលើ channel រហូតបើមិនផ្ទុះបើមិនគេដឹងអញ្ចឹង somehow like yeah it's uh, it's the best way to start អូខេចុះបងឯងគិតថាធ្វើ short film មួយ cost ប៉ុន្មានដែរហ្នឹង depend ទៅលើយើងយើងចង់ចាយប្រហែលព្រោះ short film អត់សូវមានណាគេ invest គេអត់មានថាចាប់អារម្មណ៍នឹងឲ្យលុយធ្វើទេពេលច្រើនចេញពីកប៉ៅខ្លួនឯងអញ្ចឹងយើងសួរវិញថាយើងចង់ធ្វើប្រហែលចុះបើសិនជា short film ទូទៅបងឯងធ្វើអស់ប៉ុន្មានតាមបទពិសោធន៍បងឯងហើយមួយទៀតបន្ទាប់ពីយើងធ្វើ short film នឹងហើយយើងផុសនៅលើបណ្ដាញសង្គម ចោះចោះយើងអាចយកទៅដាក់នៅណាបានទៀតអឺ short film ខ្ញុំគិតថាយើងអាចធ្វើត្រឹមយើងមានត្រឹម2 300ដុល្លារក៏ធ្វើបានដែរព្រោះសំខាន់ដូចនិយាយជិញរកមើលមិត្តភ័ក្តិរកមើលណាគេដែលគាត់ចង់ធ្វើទៅជុំគ្នាធ្វើមួយផ្លាតអីចឹងទៅអូខេដូចមិនដឹងដែលហៅថា short film ចេះវិញ short film គឺវីដេអូដែលមានរយៈពេល5 10នាទីចុះក្រោមអត់តែវីដេអូមែន it you have to know what is like short film គឺមានថារឿងវាមានដើមមានកណ្ដាលមានកតុយថាអូខេចឹងខ្ញុំមានអាហ្នឹងអត់ខ្ញុំដោយសារខ្ញុំឃើញវីដេអូខ្លះនៅលើបណ្ដាញសង្គមអឺខ្ញុំអត់ដឹងថានិយាយទៅមិនតែខ្លាច offense គេដែរតែគ្រាន់ថានិយាយដល់ពេលមើលទៅដូចអត់ដឹងក្បាលដឹងកតុយទេប៉ុន្តែគេដាក់ថា short film ដែរពីព្រោះគេរសេរបាន why not they just typing short film ហ្នឹង so បើចំពោះខ្ញុំគាត់ថា definition of short film please definition ហើយនិយមន័យនិយមន័យនៃ short film នៃ short film គឺភាពយន្តខ្លី it's a video that have a story in it the story គឺមានក្បាលមានកដាមានកតុយមានមានក្បាលសាច់រឿងវាមានអាបតិកលាគ្នាមកបាន solution ចុងក្រោយអញ្ចឹងទៅហ្នឹងវាជា short film អីយ៉ាងណាប៉ុន្តែបើសិនយើងនិយាយជ្រៅតទៅនឹងមួយទៀតគឺវា ឲ្យតែវីដេអូណាដែលវាមានហៅថា message មាន story នៅក្នុងហ្នឹងគឺវាអាចក្រោម5នាទីត្រឹម8នាទី10នាទីក៏វាជា short film ដែរអូខេបងឯងចាប់ដើមធ្វើ short film ដំបូងឆ្នាំណាមក2013 2013ចុះពេលហ្នឹងធ្វើរឿងដំបងឈ្មោះអីគេអូយ៉ា2013ខ្ញុំចង់ភ្លេច2013 14តែដឹងតែរឿងដំបងខ្ញុំឈ្មោះស្អីគេ13 July the Time Machine អូហឺនឹង sci-fi ដែរមែន Yeah yeah ព្រោះខ្ញុំចូលចិត្តអា like ព្រោះវា like មានអា cool element ហ្នឹងបាទខ្ញុំថា let's play around ហើយយើង learn ដូចគ្នា too អញ្ចឹងខ្ញុំ dare ខ្លួនឯងថា let's do it អញ្ចឹងយើងចេះបានថតចេះបានធ្វើអីចឹងទៅអូខេអូខេតែដល់ពេលអាពេលដែលធ្វើលុយហ្នឹងពេលហ្នឹងឆ្នាំហ្មង2017 I think ហេតុអីបានតែឃើញកំណត់ធ្វើលុយឡើងមកខ្ញុំគិតថា it's a matter it, it's a big topic ថ្ងៃក្រោយនៅស្រុកខ្មែរហើយខ្ញុំគិតថាខ្ញុំចង់អឺគេថា experiment ជាមួយនឹងន័យថាអេ concept ហ្នឹងបើដាក់ចឹងទៅវាមិនដែរវាមិនដែរប្លែកអត់មានណាយន្តវាមានអា city skyscraper ដែលមានអីអីចឹងទៅហ្នឹងហើយខ្ញុំគិតថារឿងរឿងអឺលុយហ្នឹងអ្នកមុំមើលអត់យល់ទេខ្ញុំនិយាយមែនខ្ញុំជឿអូខេចង់ explain មែន អឺអាច explain ឬក៏ឬក៏ឬក៏អត់មកគិតថាគួរ explain អឺខ្ញុំគិតថារឿងហ្នឹងចំពោះខ្ញុំវាជា experimental short film បាទដែលខ្ញុំអាចថាដូចខ្ញុំ again ខ្ញុំ learn ពីអាហ្នឹងខ្ញុំ learn ពីការធ្វើផ្ទាល់ឯងហើយអឺរឿងហ្នឹងលក្ខណៈថា ចង់និយាយពីដូចសង្គមមួយហ្នឹង គឺលុយធំអីចឹងណាមានលុយធ្វើអីក៏បានអីចឹងទៅបាទហើយម្នាក់ម្នាក់គឺ អឺមានបញ្ហាជប់រឿងក៏ដោយសារលុយអីចឹងដែរហ្នឹងហើយអូខេអញ្ចឹងប្រាប់មួយទៀតអ្នកនរគ្នាបើសិនចង់ទៅមើលរឿងលុយហ្នឹងខ្ញុំអាចដាក់ link នៅខាងក្រោមឲ្យអ្នកនរគ្នាមើលយ៉ាអូខេអញ្ចឹងខាន់ឡូអ្នកនរគ្នាចាប់អារម្មណ៍ជាមួយនឹងអឺដូចថាយើងនិយាយពួកគាត់អត់ដឹងថាអូរឿងហ្នឹងអីគេអញ្ចឹងណាអញ្ចឹងប្រាប់គាត់ទៅឲ្យ link នៅខាងក្រោមអ្នកនរគ្នាទៅមើលបានអូខេយ៉ារឿងហ្នឹងវាបាក់វាបាក់យល់បន្តិចតែគ្រាន់ថា Yeah why not YouTube អត់ដែរឆែកលុយខ្ញុំផុសវីដេអូផងខ្ញុំផុសទៅ just skip it there why not yes yes yes okay ឥឡូវខ្ញុំសួរវិញថាអីដែល inspire បងឯងធ្វើ CGI ក៏ដូចជារហូតដល់ខ្លាយខ្លួនជា director អីគេដែលចំណុចទឹកចិត្តដំបង គេបំផុតអឺ passion ដែលស្លាញ់ visual ស្លាញ់ហ្នឹងថារូបភាពលយលោអីចឹងទៅឡើងថាមាន artistic មាន CGI យើងស្លាញ់អាហ្នឹងខ្ញុំចង់បង្កើតហ្នឹងព្រោះខ្ញុំលេងហ្គេមអីចឹងណាអញ្ចឹងអាហ្នឹងគឺវា try ខ្ញុំទៅយេចង់ធ្វើអញ្ចឹងខ្ញុំធ្វើទៅក៏យេវា make money and then make money គាត់ថា it's make a living let's let's keep doing it អញ្ចឹងបានទៅមុខតរហូតដល់ឥឡូវបានយេសុខភាពយើងនេះយើងតដូរទៅ direct វិញបាទបងឯងគាត់ថា director filmmaker ព្រោះខ្ញុំគាត់ថា ឆាឆាមួយចំនួនគាត់នៅគិតខាងពួកអ្នកធ្វើកុនបាមកគិតគិតចឹងអត់ពិបាកមិនខ្ញុំមិនដឹងដែរលក្ខណៈថាពេលខ្លះគ្រាន់តែគេឮថាយើងធ្វើវិស័យកុនគេគេចង់លើកូនស្រីគេឲ្យយើងអីចឹងណាមានមានមានមានមានមានមានមានមានមានមានមានរឿងអឺខ្ញុំគិតថា មិនគ្រប់គ្នាគឺចឹងទាំងអស់ហើយ like មិនពួក film maker ទាំងអស់គឺអក្រក់ចឹងទាំងអស់ហើយប៉ុន្តែគាត់គ្រាន់ឃើញជា in general ដោយសារថាស្រុកខ្មែរយើងគឺយើងធ្វើ con គឺវាអត់ទាន់ហៅថា it's the right time ឯងវាអត់ទាន់ make a lot of money អញ្ចឹងចាស់ចាស់គាត់មើលថាអងឯងទៅធ្វើប៉ែតលក់ថ្នាំប៉ែតបោក pharmacy ទៀនធ្វើអី architect ធ្វើអីវែងនោះមកអីផ្សេងហ្នឹងទៅហ្នឹងហើយថត con អី like វាអត់ make money ហ្នឹងហើយវាអត់ make money អញ្ចឹងខ្ញុំអត់ចង់ថាឲ្យ ណាគេទេតែគ្រាន់តែតើវា make បាននេះដែលឲ្យតម្លៃអូខេឥឡូវខ្ញុំសួរមួយទៀតថាបើគាត់ថាតើធ្វើមិនដើម្បីឲ្យ វិស័យកុននៅស្រុកយើងរីចម្រើនខ្ញុំមានអារម្មណ៍ថាកុននៅស្រុកយើងតោះតែរឿងកំ pl ែងរឿងខ្មោចបានមានបានមានអ្នកទៅមើលច្រើនបើកំ pl ែង អត់អីទេដោយអត់សូវមានអ្នកមើលច្រើនទេខ្ញុំធ្លាប់បាននិយាយជាមួយនឹង director មួយចំនួនតែតងជាមួយនឹងគាត់ថាគាត់យល់គាត់ក៏ចង់បង្កើត content ដែរប៉ុន្តែគាត់ធ្វើហ្នឹងដើម្បី make ឲ្យគាត់រស់នៅជាជីវជីវភាពរបស់ពួកគាត់ខ្ញុំមកគិតថា យើង ពេលណាដែលយើងសាកសមនឹងធ្វើរឿងដែលមើលទៅប្រកបអត្តន័យមិនមែនចេញមកគ្រាន់តែកំ pl ែងសោចចប់ You know you know I'm saying right យ៉ាងហ្នឹងហើយ maybe 5ឆ្នាំទៀតហេតុអីហើយអឺ ហេតុអីហេតុអីដែលម៉ាយគិតអញ្ចឹងហើយម៉ាយគិតថាអីគេដែលនឹងត្រាយវាឲ្យឲ្យវាឲ្យវាអាចអារឿងហ្នឹងខ្លះជាការប៉ិតអឺ to improve film industry ស្រុកខ្មែរវាមានច្រើនចំណុចវាមានបញ្ហាលើហងបញ្ហាកដាលហងបញ្ហាក្រមអញ្ចឹងខ្ញុំគិតថា solution ឥឡូវនិយាយឲ្យចំហ្មងគឺអត់មានទេអឺតែថ្ងៃក្រោយទៅដែលខ្ញុំនិយាយថា5ឆ្នាំជាងទៀតអាច10ឆ្នាំជាងទៀតវានឹងរីកចម្រើនដោយសារថាអឺ មនុស្សយើងនឹងគេហៅថា evolve មនុស្សយើងនឹងគេថាមួយថ្ងៃពីមួយថ្ងៃឆ្លាតទៅឆ្លាតទៅគេចាប់ផ្ដើម consume a content ល្អជាងមុនទៅឥឡូវយើងមើលថាការពីជំនាន់មុនស្រុកខ្មែរយើង6 7ឆ្នាំមុនរឿងរឿងអាចាក់រងកុនអីចឹងរឿងអាចចូលមើលទៅគឺគឺ like poor like ពិបាកអីអត់ល្អមើលអត់តំណងអីចឹងទៅតែគេអ្នកទៅមើលអីចឹងទៅបាទអឺហើយខ្ញុំគាត់ថា ឥឡូវហ្នឹងគឺគេហៅថាអ្នកមើលគឺចាប់ផ្ដើមរើសហើយគេថា they understand it now ពួកក្មេងៗឥឡូវវាឆ្លាតដូចខ្ញុំនិយាយអញ្ចឹងគឺសម័យហ្នឹងគឺ is the right time to learn វាមាន resource ច្រើនមែនតើទៅ learn អីចឹងណាអញ្ចឹងគាត់ចាប់ផ្ដើមដឹងថាអូអានេះអត់តំណងទេអានេះតំណងអញ្ចឹងទៅអាចចាំខ្ញុំនិយាយបានថា5ឆ្នាំ7ឆ្នាំ maybe នឹងយើងអាចមានឱកាសធ្វើរឿងណាដែល make sense ទៅរឿងណាដែលវាមើលទៅវាគេហៅថា give something back to អ្នកមើល Yes មិន just តែមើលទៅយើងសោចយើងដាក់ចេញទៅវិញទៅអត់មានអី like គឺដឹងចង់និយាយបែអត់ដឹងតែដឹងអាសោច so yeah ខ្ញុំគិតថាមិននេះថ្ងៃក្រោយទៅរីចម្រើនតែគ្រាន់តែ it's depending on time ខ្ញុំគិតថាអឺអារឿងហ្នឹងវាអាចពាក់ព័ន្ធជាមួយនឹងរឿងចំណេះដឹង ទូទៅ នៃអ្នកមើលឬក៏ឬក៏យ៉ាងណាបងឯងគិត ថាយ៉ាងណាដែរចំណេះដឹងទូទៅអ្នកមើលចៃថាវាវាវាគឺកម្រិតវប្បធម៌របស់អ្នកមើលដូចថាអ្នកខ្លះដូចថាបើយើងយើងតែមើលរឿងកំ pl ែងរឿងខ្មោចអីចឹងយើងមើលអត់សូវចូលទេត្រូវអត់បើមានអារម្មណ៍ចឹងអត់អឺខ្ញុំគិតថារឿងហ្នឹងដូចដូចមិនតាមចំណេះដឹងទូទៅអ្នកមើលខ្ញុំគិតថា អ្នកមើលភាគច្រើនគឺគាត់អត់គិតច្រើនគាត់ចង់គេហៅថាគាត់គិតថាទៅ cinema គឺ entertaining អញ្ចឹងណាអញ្ចឹងគាត់ទៅហ្នឹងលក្ខណៈថាអូទៅមើលឲ្យតាសบายចិត្តសบายចិត្តបំពេញអាចន្លោះពេលវេលារបស់គាត់អីចឹងទៅអូខេអូខេអញ្ចឹងខ្ញុំសូមកាន់ដកពីវិញចាំឲ្យថាវាស៊ីសងទៅលើគំនិតរបស់យើងដែលយើងទៅមើលរឿងតែយើងទៅមើលរឿងដើម្បីតើ ភាពសប្បាយរីករាយឬក៏យើងទៅមើលរឿងដើម្បី learn something back ដែរអឺឥឡូវខ្ញុំសួរបងឯងវិញជប់កាត់កាត់តិចទៀតសិនកុំដល់ញ៉ាំទេញ៉ាំទៀតអឺបងឯងជា director អូខេអូខេបងឯងជា director ពេលដែលបងឯងទៅមើលកុនបងឯងទៅមើលដើម្បីគេខ្លះអឺចំពោះខ្ញុំហ្មងខ្ញុំមើលកុនអឺខ្ញុំ select ខ្ញុំអត់មើល just random កុនទេខ្ញុំគិតថារឿងហ្នឹងវា worth it my time worth it my money បាទខ្ញុំទៅមើលហើយខ្ញុំមើលគឺលក្ខណៈថា example ថារឿងរឿង tenant ដែលគេគាត់ tenant ទៅបញ្ចេញនៅរោងកុនអីចឹងណាអត់អូខេអត់ដែរមើលរឿងហ្នឹងនិយាយពីគេចាំទៅ research ខ្លួនឯងដែរអូខេឥឡូវគ្រាន់ថារឿងហ្នឹងគឺរឿងខ្លះគឺ it's deserve អឺ deserve ទៅមើលនៅក្នុង cinema deserve to get experience in cinema អត់ deserve ទៅលើមើល laptop អត់មើលលើទូរស័ព្ទដៃទេអញ្ចឹងតែយើងមើលហ្នឹងគឺយើងគេហៅថាយើងអត់ទទួល full experience នៃរឿងហ្នឹងទេ អញ្ចឹងរឿងមួយចំនួនខ្លះខ្ញុំ select ខ្ញុំគិតថាទំនងមើលខ្ញុំទៅមើលខ្ញុំឲ្យលុយទៅខ្ញុំទៅទិញសបុតមើលអញ្ចឹងទៅតែរឿងមួយចំនួនទៀតដែលខ្ញុំលឺថាអូក៏ប្លែងល្អសោចអូ it's a អឺអឺគេហៅថាហូលឲ្យបានច្រើនស្រុកខ្មែរទៅខ្ញុំអត់ទៅមើលកុនទេខ្ញុំចាំ like somehow like បើសិនជាមាននេះយើងនេះទៅតែបើសិនជាមើល Netflix បានយើងមើល Netflix យើងទៅយល់ហើយបានមើលទៅតែបើសិនជាអត់ទេអត់ deserve អា cinema experience ទៅខ្ញុំអត់ទៅមើលទេ mọi hưởng đại មកគេថាតើរឿងបែបណាដែល deserve ជាមួយនឹង cinema experience សម្រាប់មួយថ្ងៃ good film how good film ờ, mà nó hộp anh, này how to describe hộp anh, miền là ờ, different này different taste yes yes so i want to know your taste cái ấy đại គ្រប់ standard សម្រាប់មួយអឺចំពោះខ្ញុំគាត់ថារឿងមួយដែលអាចឲ្យខ្ញុំទៅមើលនៅ cinema និយាយចេះវិញហ្នឹងហើយរឿងហ្នឹងគឺ we tell a topic that is matter a topic that is គេហៅថាវា something ដែលយើងត្រូវតែគិត something ដែលយើងថាអូអឺយើង forget about ហ្នឹងយើងត្រូវតែមើលហ្នឹង example និយាយពី environment និយាយពី humanity និយាយពីអីចឹងទៅអឺ topic អីជាមួយនឹង technical បើសិនជារឿងហ្នឹងដែលថាអូខេគេប្រើ camera IMAX គេប្រើ a technical ធំធំហ្នឹង maybe it's worth it to spend it there អូខេយល់ហើយអញ្ចឹងណាហើយទាំងតួទាំងសាច់រឿងដូចគ្នាទៅបើសិនតែយើងមើលតាម director director ណា ដែលយើងយើង look up ទៅគាត់អញ្ចឹងទៅយើងមើល style គាត់យើងស្រឡាញ់ style គាត់ស្រឡាញ់ how he tells story យើងទៅមើលគាត់អញ្ចឹងទៅយើងមាន fan ណា like big fan ទៅ director ណាមួយដែលយើងមើលគាត់អញ្ចឹងទៅ ហើយ yeah and ជាទូទៅបើសិនជាដូចរឿង bad genius ខ្ញុំ mention បានតែបាទមានអីបើសិនជារឿង bad genius actually ក៏ខ្ញុំ surprise ដែរទៅមើល it's good yeah ខ្ញុំមើលហើយខ្ញុំឡើងចង់យំមើលរឿង bad genius ហើយខ្ញុំខ្ញុំមើលដំបូងខ្ញុំ like like wow អញ្ចឹងហ្នឹងដល់មើលជួនកាលពេលខ្លះក៏ដូចខ្ញុំគេថាខ្ញុំមាក់ទៅខុសដែរ like ថាខ្ញុំមើលទៅវាតំណតាមពិតវាវាល្អអីចឹងអញ្ចឹងសាមមក like ស៊ីសនទៅលើ យើងចូលចិត្តយើងចង់ទៅមើលលើ topic ហ្នឹងអត់អញ្ចឹង topic និយាយពី example និយាយពីស្នេហាក្មេងៗនៅសាលាអញ្ចឹងទៅជួបគ្រោះថ្នាក់យើងគេថាយើងទៅមើលអត់ if you need ហ្នឹងហើយយើង is go uh, movie date yes of course តែបើសិនចំពោះខ្ញុំគេថា it's not my topic តែខ្ញុំ select topic អីចឹងទៅអូខេយល់ព្រោះចេះបាយបងអាចដឹងឯងដោយសារនៅក្នុង podcast របស់ខ្ញុំ គឺភាគច្រើនខ្ញុំសម្ភាស individual ត្រូវអត់អញ្ចឹងគឺយើង base ទៅតាម taste របស់អឺ interview របស់យើងមកណាភ្ញៀវរបស់យើងចឹងយើងចង់ដឹងពីគំនិតរបស់ភ្ញៀវនៅក្នុង ដែលនៅក្នុង one TikTok ហ្នឹងថាតើ taste របស់គាត់របៀបណាចឹងទៅដើម្បីដើម្បីឲ្យអ្នកដែលគាត់មើលហ្នឹងគាត់អាចស្ដាប់តាមអូខេបងលីមប្រហែលជា taste របស់គាត់មួយ taste ខ្ញុំប្រហែលជាត្រូវគ្នាចឹងខ្ញុំស្ដាប់ អា topic ហ្នឹងទៅបើសិន taste បងឯងមួយ taste ខ្ញុំមិនត្រូវគ្នាទេខ្ញុំស្ដាប់បានពាក់កណ្ដាលអូខេចប់វាហ្នឹងណាហ្នឹងហើយ that's why ខ្ញុំខ្ញុំចង់ខ្ញុំចង់ឲ្យ like you feel home that's why ពេលដែលអឺសួរដំបងថាអឹងបងឯងគាត់ថាកន្លែងណា feel home គាត់ថាកន្លែងណាដែលសួរសម្រាប់បងឯងយើងទៅកន្លែងហ្នឹងហ្នឹងហើយនេះនេះគឺជាមូលហេតុអឺដែលខ្ញុំតែងតែឲ្យ guest គាត់ជ្រើសរើសប៉ុន្តែបើតិចទៀតយើងមាន studio ប្រហែលជាយើងនឹងមានអីផ្សាយជាងមុនហ្នឹងហើយអូខេឥឡូវមុននឹងបញ្ចប់ topic មុននឹងបញ្ចប់ podcast មួយនេះចង់ឲ្យបងលឹម និយាយពី experience របស់បងតិចតួចអាច share បានទេនៅក្នុងវិស័យកុនហ្នឹង ហើយបងឯងគិតថាតើកុនហ្នឹងសบายនឹងធ្វើអត់ក្នុងក្នុងកំណត់បងឯងហើយអីគេដែលពិបាកសម្រាប់បងឯងនៅក្នុងវិស័យកុនហ្នឹងមុនរៀងចប់ចឹងអីដែលសบายយើងនិយាយសบายមុននិយាយពី pro and con នៃការធ្វើកុននៅស្រុកខ្មែរស្រុកខ្មែរបាទនេះចំពោះខ្ញុំ experience របស់ខ្ញុំខ្ញុំគិតថាខ្ញុំ happy to do it ព្រោះខ្ញុំគិតថា ខ្ញុំស្រឡាញ់ខាងហ្នឹងយោមសំខាន់គឺចិត្តស្រឡាញ់ passion យើងស្រឡាញ់អាហ្នឹងគឺយើងចង់ធ្វើរហូតដែរទោះបីជាវាអត់សូវបាន make money ច្រើនក៏ដោយតែយើងសប្បាយចិត្តពីធ្វើមួយដឹងឯហ្នឹងអញ្ចឹងអឺយ៉ាខ្ញុំសប្បាយចិត្តនឹងធ្វើអាហ្នឹងទៅហើយបើសិនជាផលវិបាកហើយក្នុងការវិស័យធ្វើនៅក្នុងវិស័យកប់ហ្នឹងគឺទៅលើរឿងបាត់ចិត្តថាបាត់ចិត្តគឺវាបញ្ហាធំតែយើងពិបាកបន្ទោសដែរដោយសារថាអូខេ ស្រុកខ្មែរយើងអឺអត់មានអ្នកមានមែនទេចង់មកន័យថាគេអត់ហ៊ាន spend ច្រើនដូចនៅស្រុកគេ example នៅស្រុកគេគេធ្វើ commercial មួយគេដល់ច្រើនរាប់ម៉ឺនអីចឹងទៅស្រុកខ្មែរយើង បានតែប៉ុណ្្នឹងឯងធ្វើមិនក្តៅគេនៅតែប៉ុណ្្នឹងដែរអញ្ចឹងគេថាយើងគួរតែគេហៅថាយើងល្អវាល្អបានតែគ្រាន់តែយើងឆេកនឹងបានអត់បើគេខ្លាចគេអត់ឲ្យលុយផងហ្នឹងអញ្ចឹងយើងគួរតែ learn to adapt learn to be flexible នៅក្នុងអាអាពេលហ្នឹង like example ថាគេឲ្យបាត់ចិត្តតាប៉ុណ្ណឹងឯង let's make something good then it's it's our time to use our creativity to use our skill ថាអូខេយើងមាន limit ប៉ុណ្ណាយើងធ្វើបានប៉ុណ្ណា that's good do you think it works for you គាត់ថាហ្នឹងវាស័ក្តិសមមួយតម្លៃដែលមួយធ្វើ Yeah អឺខ្ញុំខ្ញុំមើលតាម project ដែរ somehow like មើលថាបើសិនជា project ហ្នឹងលក្ខណៈថា like a big client big company យើងគិតថា okay យើងគួរតែឆែកប៉ុណ្ណេះទៅ តែបើសិនជាគិតថា project ហ្នឹងគឺវាចេញមក it's a message to society it's mean something that tell people ឲ្យចេះដឹងអីចឹងទៅយើងគិតថាយើងអាចកាត់បន្ថយ fee យើងទៅធ្វើដល់ដើម្បីឲ្យ make it happen យល់យល់យល់យល់យល់ហ្នឹងហើយព្រោះអឺ actually ដូចបើសិនយើង compare ហ្មងដូចអឺ នៅអាមេរិកនៅអីគេធ្វើ spot coca cola មួយរាប់ម៉ឺនរាប់រយម៉ឺនអីហ្នឹងទៅហ្នឹងហើយហើយយក reference ហ្នឹងយកមកឲ្យយើងនៅស្រុកខ្មែរធ្វើយើងធ្វើមិនដូចគេបើលុយដល់រាប់រយម៉ឺនប៉ុណ្ណឹងអញ្ចឹងសម័យយើងត្រូវតែរស់នៅក្នុងអាសម័យកាលហ្នឹងអញ្ចឹងយើង adapt តាមហ្នឹងទៅយើងប្រើបាត់ចិត្តប៉ុណ្ណឹងធ្វើតាមហ្នឹងទៅអូខេអរគុណច្រើនបងសម្រាប់ពេលវេលាហើយក៏ដូចជាការបញ្ចេញបទពិសោធន៍របស់បងឯងហើយយ៉ាបងមានអីលើកទឹកចិត្តក្មេងៗរៀនកុនអត់ កាលធ្លាប់និយាយម្ដងនៅក្នុងសិកសាខាទៅហ្នឹងហើយធ្លាប់និយាយម្ដងនៅផ្លេចបាត់ហើយតែឥឡូវនិយាយនិយាយពីអីដែលម៉ៃណាឃើញឥឡូវហ្មងឥឡូវលើកទឹកចិត្តឥឡូវអូខេ message និយាយឲ្យក្មេងៗសុបាយចិត្តហ្នឹងហើយឲ្យក្មេងៗសុបាយចិត្តចង់ហ៊ានកុនហ្មងចេះបោកបោកឲ្យគ្នាហ៊ានកុនទៅណាហ្នឹងហើយកុំឲ្យតិចទៀតយើងរកអ្នកធ្វើកុនឡើងមានណាអូខេហ្នឹងហើយ អឺខ្ញុំគិតថានិយាយមួយថ្ងៃដូចឡើង serious ពេកហ្នឹងខ្ញុំមានអារម្មណ៍ថាមួយថ្ងៃ feel it too serious មែន Yeah I feel like oh you you like talk it like so deep ហើយ serious ឥឡូវយើងក៏ plan វិញចឹងហ្នឹងហើយនិយាយលេងហ្នឹងហើយខ្ញុំគិតថាបើសិនជាអឺក្មេងៗទាំងអស់ចង់ហៅថារស់ស្រួល make money don't choose film ខ្ញុំនិយាយត្រង់ណាបើសិនយើងគិតថាយើងចង់បានជីវិតមួយលក្ខណៈថាស្រួលតែលក្ខណៈថាជីវិតថាយើងអត់ខលច្រើនទេអត់ហើយអត់ចង់ធ្វើឲ្យសង្គមឲ្យ contribute ដល់សង្គមហើយយើងកុំ choose film អីយើង choose ការងារអីផ្សេងវិញតែបើសិនយើងគិតថាអូខេខ្ញុំជាគេហៅកលបុតកលធីតាខ្មែរយើងចង់ make something that will matter យើងចង់ធ្វើគេថាវីដេអូមួយដែល echo the voice ឲ្យមនុស្សនៅក្នុងសង្គមយើងអូចេះដឹងរៀនបានហ្នឹងទៅយ៉ាហើយ yeah make some money អញ្ចឹងទៅរឿង come to film ទៅព្រោះយកខ្ញុំចង់បន្ថែមថាប៉ិតវិស័យកុន it's it's a good ខ្ញុំគិតថាវិស័យកុនណាខ្ញុំគិតថាវិស័យកុនគឺជាវិស័យមួយដែលសំខាន់បំផុតដោយសារវាវា entertain ផងហើយវាបរិញ្ញមនុស្សផងអញ្ចឹងបើសិនជាយើងអាចពេលខ្លះដូចដូចយើងនិយាយយ៉ាងថាពេលខ្លះរឿងខ្លះយើង ទៅនិយាយអត់មានគេស្ដាប់ទេ យើងចង់មានអាកំណត់ហ្នឹងចង់ឲ្យគេធ្វើអញ្ចឹងឲ្យល្អសម្រាប់សង្គមយើងគេអាចស្ដាប់យើងប៉ុន្តែគេអាចមើលទៅគេអាច learn ពី film វិញប៉ុន្តែឥឡូវហ្នឹងខ្ញុំមានអារម្មណ៍ថាអីដែលគេដែលធ្វើអញ្ចឹងអញ្ចឹងអត់សូវមានអ្នកមើលគេជិតមើលរឿងឡៃបែកកំ pl ែងបែបអីច្រើនជាងវិញអញ្ចឹងណាហ្នឹងហើយយើងនិយាយថាកូនប្រមាត់ហ្នឹងគឺវាមានគេហៅថា advantage ហើយនិង disadvantage ដែរយ៉ាងទៅតែគ្រាន់ថាបើយើងប្រើវាត្រូវយើងអាច make content ធ្វើឲ្យមនុស្ស like មើលទៅ change ឬមួយក៏ឲ្យគាត់ learn something about life អីចឹងទៅ បាទខ្ញុំគិតថាយ៉ាចឹងបើអ្នកទាំងអស់គ្នាចង់កែប្រែជីវិតមនុស្សអ្នកទាំងអស់គ្នាមករៀនកុនមក ច្រឡៃច្រឡៃអូខេនិយាយលេងហីអញ្ចឹងអរគុណអ្នកទាំងអស់គ្នាមែនតើបានតាមដានស្ដាប់ podcast របស់យើងតាំងពីដើមរហូតដល់ចប់ហើយបើសិនជាមានកំហុសខុសឆ្គងក្នុងណាសូមខណ្ឌអភ័យទោសផងហើយដូចនិយាយអញ្ចឹងនេះគឺជាកំណត់របស់បងលឹមហើយវាជាការសន្ទនារបស់ពីរអ្នកយើងដែលយើង ចង់ចែកម្លែកបបផ្សោតខ្លះសង្ឃឹមថា podcast មួយនេះនឹងអាចឲ្យអ្នកនរគ្នារៀនអីថ្មីថ្មីហើយយើងនឹងរកអ្នកដែល តាមអីដែលអ្នកទាំងអស់គ្នាចង់ស្ដាប់ដែរប៉ុន្តែដូចថាអ្នកខ្លះគាត់ចង់ខ្ញុំទៅសម្ភាសទៅ YouTuber ឬក៏អីចឹងអ្នកដែលតារាតារាចឹងណាខ្ញុំនឹងសម្ភាសពួកគាត់កុំភ័យប៉ុន្តែគ្រាន់តែថា yes ខ្ញុំក៏នឹងចង់ chit chat ជាមួយ នឹង director អ្នកដែលធ្វើការវិស័យកុនវិស័យដែរដោយសារយើងចង់ឲ្យអ្នកទាំងអស់គ្នាមាន អឺមានកន្លែងមួយដែលសម្រាប់បញ្ចេញមតិរបស់ពួកគាត់ដែរអញ្ចឹងណាហើយពួកគាត់ក៏មិនចេញតែមតិទេគឺគាត់ចែកម្លែកបទពិសោធន៍នៅក្នុងវិស័យផ្សេងផ្សេងគ្នាមកដល់អ្នកតគ្នាទៀតអញ្ចឹងមិនថាអូខ្ញុំ YouTuber ខ្ញុំធ្វើ podcast ហ្នឹងសួរតែ YouTuber អញ្ចឹងណាហ្នឹងហើយអញ្ចឹងចង់ឲ្យអ្នកគ្នាយល់ពីរឿងហ្នឹងដែរអរគុណអ្នកគ្នាដែលតាមដានស្ដាប់ តាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថាយើងនឹងជួបគ្នានៅក្នុង podcast ក្រោយទៀត and អរគុណមកលេបនឹងគ្នាអរគុណម្ដងទៀតអរគុណអរគុណអរគុណ and love you all bye bye